Yo what's up អ្នកទាំងអស់គ្នា <laughs> Yeah ខ្ញុំ cover បទគេខ្ញុំ parody បទគេ Yeah đời đời là bú và ngang đời là lắm mà ngang đời cả bên cả bang bang chồng nhầm xuyến ở trên hài nhầm mưa tới lơ hài nhầm chớ một lơ hài nhầm mưa tới lơ ថាខ្ញុំមិនមែនម្ចាស់បត់ទីច្រឡំមកជេរមករៀបបញ្ចោថាខ្ញុំនេះក្បត់យកចម្រៀងរបស់គេមកច្រៀងដូរប្រធានបត់តែខ្ញុំមិនមែនមុនសខាយទេកុំមកហក់ប្រមាណជាងខែមុនចុចទូរស័ព្ទរូបអបសុកឃើញកម្មវិធីគេល្បីឈ្មោះថា TikTok មានអ្នកក្បែរផ្ទះគេហៅថា TikTok អូគេជ្រៀទាំងអស់គ្នាលឺឡើងពេញស្រុកកងកយកទឹកប្រហុក ផាប់ជីនៅវគ្គសានថតចុះមកងាប់ចុះមកណប់ធ្លាប់តែលេងជាមួយនឹងបតឃើញញ៉ាច្រោតវាបណ្ដោយខ្ញុំក៏ចូលតែដេញបដោយសាំតែប៉ែបាញ់មកឈ្នះបានតែដេញស្ដាយក្រោយ đời đời là bố và em đời là lắm mà em đời cà phê cà phê ពុំស្អប់បើនឹងទេព្រោះខ្ញុំកំពុងច្រៀងនៅលើបទគេ I know you mad but it is okay so just get the fuck មិនកញ្ចោបាញ់កញ្ចោឃើញដល់គឿដែលក្រោមដំដូងធ្វើតែខ្វះគេដាក់មកបោងថា98មួយសូនខំប្រងពីដើមដល់ចប់អាចឆ្កែរបានតែស្នប់បានក៏ភ្លើងប៉ុណ្ណាក៏ណោះព្រោះអីក៏លោនៅ I'm ក៏លោនៅ I'm a fucking soul តែ UMP ក៏ភ្លើងខ្លីក៏ខ្ញុំងាប់ teammate ក៏ជួយមិនទាន់លេងអញ្ចឹងចង់បានមាត់បាញ់ងាប់វាឆៅលីម៉ាឆៃណាវាណាំបប đời đời là cũ យ៉ាងឯងអញថាកុំមកទិញនៅឯធ្វើអីចេញអញឃើញតែលេងនៅជ្រេងអញថាវានៅលើនឹងហើយឯងមិនជឿនៅតែចូលចិនដាវាដាក់ងាប់ đời đời là cũ យ៉ាងឯងអញថាកុំមក <laughs> 예.